អនុមោទនីស្ដាប់នៅវធរឥឡូវយើងងាកនេះគឺថាសូមស្ដាប់អំពីវិន័យហើយនឹងធម៌វិន័យមួយធម៌មួយអញ្ចឹងធម៌និងវិន័យវិន័យនិងធម៌ហ្នឹងជាពាក្យព្រានម្ដៅរបស់ព្រះយកផ្ដាំទុក្ខ លោកថាអត់អំណឹកអំពីតថាគតទៅប្រធរនឹងហើយនឹងវិន័យនឹងជាសត្រាចារ្យជាគ្រូអាចារ្យណានិយាយណាជាគ្រូអាចារ្យរបស់អ្នកទាំងឡាយអញ្ចឹងពិខុពិខុនៃបាសបាសកាទាំងអស់ដែលបានពោះក្នុងសម័យក្នុងសាសនានៃព្រះពុទ្ធទុកជាអត់អំពីព្រះអង្គទៅគឺ បឋមវិន័យនឹងជាអាចារ្យជាគ្រូបង្រៀនសម្រាប់សាធុជនអញ្ចឹងបុគ្គលណាដែលមានសេចក្តីខ្វល់ខ្វាយរៀនសូត្រគោរពស្ដាប់បប្រតិបត្តិតាមប្រធរនិងវិន័យដែលព្រះអង្គសម្ដែងទុកនឹងនឹងឈ្មោះថាជាអ្នកចូលទៅគាល់ប្រសាស្តានឹងចូលទៅគាល់ប្រសាស្តា ជាអ្នកចូលទៅគាល់ហើយនឹងចូលទៅគាល់ហើយ ជាអ្នកចូលទៅចិត្តហើយ ជាអ្នកគោរពជាអ្នកកោតក្រែងហើយព្រោះប្រពន្ធលោកផ្ដាំទៅយោបណៈធម្មានធម្មបរិបណ្ណោវិហរតេសម័យចាប់បរិបណ្ណោអនុធម្មចារីតថាគតំសក្រោតេគ្រុក្រោតេមាននិតេពោជេតេបរមាយពោជាយៈ បរម័យបរិបានអនបរម័យពោជយៈអញ្ចឹងគឺថានរជនណាទុកជាភិក្ខុភិក្ខុនៃអបាសកអបាសិកាជាអ្នកបប្រតិបត្តិធម៌ជាអ្នកគ្រប់ធម៌ជាប្រកដីយកធម៌ហ្នឹងមកគោរពមកបប្រតិបត្តិជានិច្ចកាលទាំងថ្ងៃទាំងយប់ គ្រប់ពេលវេលាជាអ្នកកោតក្រែងនឹងឯងឈ្មោះថាជាអ្នកធ្វើនៅសការៈសក្រោតេនោះព្រឹកក្រោតេធ្វើនៅសេចក្តីគោរពណែបូជាតេគឺបូជាដោយការបូជាដ៏ឧត្តមបរមាយបរិពុទ្ធបរមាយបូជាយៈបូជាដ៏ឧត្តមណា ដូចតែគ្នាហ្នឹងវធព្រះគឺដូចជាព្រះដែរវធហើយនឹងវិន័យជាទួពុទ្ធដែរព្រោះព្រះអង្គព្រះអង្គព្រះនិព្វានទៅវធវិន័យជាទួពុទ្ធអញ្ចឹងពេលខោតណាដែលមិនមានសេចក្តីកោតក្រែងមិនរៀនមិនសូត្រមិនស្ដាប់មិនគោរពមិនសិក្សាមិនយកធម៌នោះមកបដិបត្តិទេមិនមើលទេមិនតម្រង់កាយវិការតាមទេ គឺថាពិខុក្តីបាតបាតកាពិខុនៃទាំងអស់ហ្នឹងឈ្មោះថាជាអ្នកមិនបានចូលទៅខ្វល់ប្រសាសដាទេសូមបីប្រពុតនៅរស់ក៏អត់នៃដែរនេះប្រពុតជាម្ចាស់ទ្រង់ប្រជញ្ញនៅក៏អត់នៃ ចំពោះបរិស័ទនឹងដែរអត់មានន័យអីទេនេះអត់មានន័យទេឈ្មោះថាមិនបានចូលទៅខ្វល់អត់មានន័យផងដោយតែគ្នាអញ្ចឹងអញ្ចឹងប្រពុតគង់នៅគឺលោកសំដែងធម៌តែប៉ុណ្ណឹង តើន័យនឹងធម៌នឹងអត់ពីប្រពុតទៅលោកទុកលោកទុកវិន័យធម៌ទាំងអស់នេះចាអញ្ចឹងយើងសូមស្ដាប់វិន័យនឹងធម៌វិន័យគេទៅសេវតអ៊ីណូនឹងយកឲ្យសង្យោគវិន័យនឹងគេអានខ្មែរយើងคล้ายពីបាលីណាថាវិនិយៈនិយៈនឹងមកពីនីធិវិបបបត្តិ ដឹកនាំផ្សេងផ្សេងដឹកនាំកាយផងដឹកនាំវាចាផងទាំងអស់ហ្នឹងអត់មានរបៀបរៀបរយនោះហៅវិក្នុងទីហ្នឹងគឺផ្សេងផ្សេងមិនមែនដឹកនាំទៅកាប់ជ្រូកកាប់គោកាប់ក្បីទេដឹកនាំក្នុងទីនេះ ដឹកនាំកាយហ្នឹងវាចាហ្នឹងធ្វើយ៉ាងម៉េចឲ្យមានរបៀបមានរបបត្រឹមត្រូវសម្ដាប់ធ្នាប់រៀបរយ តាំងពីកាយវិចាតាំងពីការស្លៀកពាក់តាំងពីនិយាយស្ដីតាំងពីដើរអែនអនបោះជើងទៅមុខបោះជើងទៅក្រោយណាផ្សេងផ្សេងហ្នឹងណាផ្សេងផ្សេងគេចង់និយាយអិរិយាបថរបស់មនុស្សដែលប្រើប្រាស់ប្រចាំថ្ងៃនេះដែលដើរឈើអង្គុយហ្នឹងគ្រឿងប្រើប្រាស់ប្រចាំថ្ងៃហ្នឹងគេហៅរបៀបនិងវិន័យបើទៅខាងកុហកទៅគេហៅអភិរិយវិន័យ ចាអតិរិយវិន័យវិន័យរបស់បុគ្គលអ្នកនៅផ្ទះនឹងអតិរិយវិន័យអ្នកកាន់សិល5សិល3សិល10នឹងលោកហៅអតិរិយវិន័យញាតិញោមអតិអតិរិយវិន័យនឹងដោយតាដូចយាយដូចនេះបាទសបាសាទាំងអស់ហ្នឹងវិន័យហ្នឹងហៅអតិរិយវិន័យខ្លះក៏កាន់សិល5 ខ្លះកម្មសិល3ខ្លះកម្មសិល10កម្មបត់20កម្មបត់80អីហ្នឹងសុទ្ធតែនៅក្នុងអភិរិយៈនៃនេះក្នុងអភិរិយៈវិន័យនឹងរបៀបរបបរៀបចំកាយវិការទាំងអស់ហ្នឹងធ្វើយ៉ាងម៉េចឲ្យកើតទៅជាពធឡើណៃចឹងជាច្បាប់មួយហើយបើបបចិត្ត នេះបបចិត្តនឹងគេហៅអនាគរិយានៃអញ្ចឹងយើងត្រូវសិក្សាស្គាល់ពាក្យថាក្រហោះនេះក្រហោះក្រហោះក្រហោះហ្នឹងណាហើយនឹងបបចិត្តពីរម៉ាត់នេះវាផ្សេងគ្នាយ៉ាងម៉េចបានលោកចៃវិន័យដល់ពីរ ក្រហោះក្រហោះហ្នឹងអ្នកនៅផ្ទះអ្នកគ្រប់គ្រងផ្ទះបើមកវត្តក៏មកមិនយូរដែរឆ្លៀតនៅមានផ្ទះឡើយណាទុកជា ថាសិល5សិល8វាកុហកទៅហើយវានៅផ្ទះនេះទុកជាសិល10ហ្នឹងក៏នៅកុហកដែរមិនទាន់ហៅបបចិត្តទេពួកអីពួកនៅមានផ្ទះតានៅមានកូន នៅមានទ្រព្យសម្បត្តិមកហ្នឹងមិនមែនលះឯនោះទេមកហ្នឹងគាត់ដកឃ្លាមកប្រតិបត្តិធម៌ទេនៅតែទីទីជ្រោយជ្រោយទៅកូនកូននៅខេត្តណាក៏ដោយស្រុកណាក៏ដោយប្រទេសណាក៏ដោយទៅហើយអត់នៅទេកំថាលោកគ្រូចង់ខាត់អីនោះទៅហើយខាត់ក៏ទៅមិនខាត់ក៏ទៅមែនទេហ្នឹងគេអានទីកុហកគេអានទីកុហកនោះ នឹងហើយនឹងបានគេហៅកុហកនោះគេហៅសាជីដូនជីនឹងសិតតែកុហកទេមិនហៅបបចិត្តទេបើអញ្ចឹងយើងត្រូវប្រើពាក្យថាខ្ញុំសមាទានសិល10នេះកុហកគេប្រើអញ្ចឹងខ្ញុំសមាទានសិល8សមាទានសិល5សមាទានសិល10ការស្លៀកពាក់នេះជារបៀបទៅតាមថ្នាក់សិលទេជារបៀបទៅតាមថ្នាក់សិលទេ សរ10នឹងវាសពសពានាកមាសនឹងគេហៅរបៀបនៅខាងសរ10ចំណែកអ្នកសមកណាត់គេហៅរបៀបអ្នកខាងសិល8របៀបនៅខាងសិល5នឹងរបៀបតាតែខ្លួននៅតែជាកហិវិសឃើរីវិសដោយតែប្រខោះដែរចាគ្រឹះហោះថានឹងក្រហមមកពីសង្ស្ក្រឹតគេហដ្ឋ និងបល័យណានឹងមកវិញមកដល់អញ្ចឹងនៅកុហកអញ្ចឹងពួកនៅមានអញ្ចឹងនៅមានផ្ទះនៅមានចាននៅមានឆ្នាំងនៅមានដីសេដីចំការនៅមានយាយនៅមានតាអីធម្មតាមកបួស3ខែចឹងទៅត្រឡប់ទៅវិញនៅតាតាយើងយាយយើងដែរអត់មានទៅណាផង នៅតែកូនយើងដែលនឹងពេលនៅទាំងអស់គ្រាន់ដកគ្រាមកកម្មសិលធ្វើសមាធិនឹងក្រខុសអ្នកបរិបត្តិធម៌ឃើញអ្នកគាត់ថែមចឹងណាដល់មកវត្តមកគ្រប់តនបានគេហៅក្រខុសអ្នកបរិបត្តិធម៌ណាសិល5សិល8សិល10មកធ្វើសមាធិនឹងក្រខុសអ្នកបរិបត្តិធម៌ជាតិពេលមកបរិបត្តិធម៌ខ្លះក៏ជាតិបាន3ខែខ្លះក៏ជាតិបាន1ខែ ខ្លះក៏ជាតិបានមួយអាទិត្យខ្លះក៏ជាតិបានអី3ឆ្នាំទៅខ្លះក៏បានរហូតចឹងទៅរងំផ្ទះស្លាប់ស្លាប់ផ្ទះវិញទៅខ្លះក៏ប្រថុយប្រថានស្លាប់នៅវត្តទៅនឹងក៏ខុសវានៅចឹងគាត់ណាឆ្លៀតមកបដិបត្តិធម៌ឆ្លៀតមកកាន់សិល5ឆ្លៀតមកកាន់សិល8អញ្ចឹងដែររីបាបចិត្ត បបចិត្តបបចិត្តតវជ្ជៈវជ្ជៈប្រែថានវាបងណានេះដូចដូចស្មើនឹងបបចិត្តហើយសាមណេរវិខោទាំងអស់ដែលកោសលត្រត្រង់ពំចត់ណាចាក់ខ្នោនឹងគេហៅបបចិត្តបបចិត្តតែទៅជាពីរវិខោសាមណេរជំនាន់ដើមមកដែលគ្មាននៃ ដែលគ្មានពិខុសាមណេនគេហៅតបោះហៅបបចិត្តដែរតបោះហៅបបចិត្តដែរព្រួយពលលោកទៅនៅភ័យលោកឆាន់ផ្លែឈើលោកលះបងផ្ទះដែរហៅបបចិត្តប៉ុន្តែយើងចង់និយាយអំពីពិខុសាមណេនហៅបបចិត្តពិខុសាមណេរនឹងបានហៅបបចិត្តនឹងព្រោះព្រោះលះបងមិនមានអីអត់មានអីទេ មានតែពោះបាយពោះទឹកពោះសម្រាប់ដាក់បាយពោះសម្រាប់ដាក់ទឹករីកបាយនឹងទឹកគ្មានឃើញទេរីកបាយនឹងទឹកគ្មាននៅផ្ទះគេទាំងអស់ព្រលឹមឡើងកាន់បាតទៅទៅបិណ្ឌបាតទៅប្រសាទបើមិនទៅអត់មានអីឆាន់ទេឃើញទេនេះបបចិនអញ្ចឹងទុកជាស្ដេចសែថីកហបដីដែលមានអក្រទាំងអស់ មិនមានវណ្ណៈទាំងអស់មកបួសហើយគឺគេហៅសមណៈវណ្ណៈនេះហៅសមណៈមិនមែនហៅស្ដេចទៀតទេ មិនមែនហៅព្រាហ្មណៈទៀតទេ មិនមែនហៅវេស្យៈទៀតទេមិនមែនហៅសត្រតកោទៀតទេអស់នេះអស់ផ្ដាច់ពូជផ្ដាច់ពងផ្ដាច់វងតកោមកជាសវណៈឬបបចិត្តតែមួយដូចគ្នា បាក់សីមានពណ៌ផ្សេងគ្នាគ្រប់ទិសចំនួនហើមកដល់ចិត្តព្រះគឺបាក់សីមានពណ៌តែមួយសិក្ខាបទ227ហ្នឹងគឺជាធម៌មួយសម្រាប់ប្រាប់ថាដូចគ្នាមិនថាអីស្ដាច់មិនថានឹងមានអក្រតូចធំទេមិនថាស្នាក់ណាជាស្នាក់ណាទេកោសក់អស់ដោះសម្លៀកបំពាក់គ្រឿងក្រហមអស់ មានពណ៌អមចតដែលកើតឡើងពីពីយុជាអ្នកប្រគេនឬក៏ដើរទូដងបណ្ដើររឹសយកមកស្លៀកចង្ហាន់មានត្រឹមតែបាតមួយ ដើរតបិនបាតបានតិចឆាន់តិចបានច្រើនឆាន់ច្រើនមិនសូវជាទៀងទាត់ទេបបចិត្តមិនដូចជាក្រហោះទេក្រហោះចិត្តតម្រូវការបានឯបបចិត្តតម្រូវការអត់បានទេ បានតិចឆាន់តិចបានច្រើនឆាន់ច្រើនបានឆ្ងាញ់ឆាន់ឆ្ងាញ់បានអត់ឆ្ងាញ់ ឆានអត់ឆ្ងាញ់បានសាបឆានសាបបានប្រៃឆានប្រៃប៉ុណ្ណឹងមានមានអីណាមកគឺប៉ុណ្ណឹងហ្មងលោកអត់មានផ្សែងអត់មានចង្ក្រានបបចិត្តមានគ្មានស្ទះព្រោះលោកអស់តកោលហើយអត់មានស្ទះផងលោកមាននឹងកត់វិហារគេធ្វើប្រកេតហ្នឹងវាអត់ដើមឈើបបចិត្ត ហើយភេសជ្ជៈមានស្នាំមានភេសជ្ជៈប្រគៀនហ្នឹងបើមិនប្រគៀននេះឆាន់ផ្លែសមោស្នាំទឹកម៉ូតអញ្ចឹងដែរអត់មានអីផងប្រពន្ធក៏គ្មាន ប្តីក៏គ្មាន កូនក៏គ្មានចៅក៏គ្មានសតនៈភេគ្មានអានផន្តេទេសតនៈភេទាំងអស់ដាច់អស់ដាច់ស័កដាច់តកូលអី សកលកសបៈឬក៏ចាយណៈអីអត់មានទេដាច់អស់មកសកលខត្តយៈអស់អត់មានមានស្រឹមតែបបចិត្តឈ្មោះអីអក្យបណ្ឌិតោណានឹងជាឈ្មោះងារឈ្មោះស្មីគរុធមមូអីចឹងទៅអក្យធមមូអីចឹងទៅនឹងជាឈ្មោះរបស់សមណៈ ដែលប្រឧបជាផ្លាស់នាមពីក្រហមឲ្យមកជានាមបញ្ញត្តិថ្មីគេហៅឈ្មោះរបស់អ្នកបួសប៉ុន្តែទម្លាប់ស្រុកខ្មែរយើងយើងប្រើឈ្មោះ បល័យខ្លះឈ្មោះម៉ែឪចាក់ដាក់ឲ្យខ្លះធម្មតាបើណាការប្រើយើងមិនគួរទៅឆ្លោះគ្នាទេគ្រាន់តែជាបញ្ញត្តិនេះគ្រាន់បញ្ជាក់អញ្ចឹងបាន លោកហៅថាអាណាគិរិយវិន័យរបស់អ្នកអត់ផ្ទះបបចិត្តនេះ អនាគិរិយវិន័យមកពីអ្នកនិង អគិរិយអគិរិយទៅផ្ទះបើថែមអ្នកថែថាមិនមាន អញ្ចឹងផ្លាស់អ្នកមកទៅជាអមកណាអគិរិយវិន័យអនាគិរិយវិន័យផ្លាស់ទៅជាអអ្នកអនាគិរិយវិន័យអញ្ចឹងវិន័យរបស់អ្នកអត់ផ្ទះអគិរិយវិន័យវិន័យរបស់អ្នកមានផ្ទះអញ្ចឹងខុសគ្នា សាមណេរវិខុសិតអត់ផ្ទះអស់ហើយអស់មានអីហើយអញ្ចឹងបានជាវិន័យនឹងលោកចែកប្រហនឹងកាន់វិន័យអីកាយកម្ម3វិច័យកម្ម4មនោកម្ម3ទៅដល់ប្រសង់សិក្ខាបទក្រៅណាអើចាណាតែរឿងបញ្ហារស់នៅរបស់ជីវិតរបស់ប្រសង់នេះច្រើនណាស់ មានតាំងបរាជិក4សង្ឃិរិសេស13អនិយតៈ2និសកិយបាចរិយ30សត្តិកបាចរិយ92បដិទេសនិយ4សង្ឃិយវត្ត75ហើយមានសខាបត់ក្រៅបរិមោកនោះមកកពុះមកកពីទៀតតាណានេះអ្នកបួសហ៎វិន័យហ្នឹងហើយទៅបួសហើយទៅកាន់វិន័យហ្នឹងហើយអត់មានទៅកាន់អីទៀតទេ Yeah. ហើយដែលយើងឃើញអីសពថ្ងៃនៅលាយលាយឡំនេះល្អោកល្អើហ្នឹងអាហ្នឹងវាមិនមែនជាធម៌នបួអីមិនមែនជាធម៌នបួទេនេះវាវោហើយតែចិត្តហ្នឹងវានៅចោចចពៈអីលោកីម្ល៉េះហើយយូរយូរទៅចង់ក្បែរក្បែរគ្នាទៅនេះច្បុកត្បល់ច្បុកត្បល់ទៅក៏คลายទៅជាទូអញ្ចឹង អញ្ចឹងបានថារឿងដែលយើងនិយាយថាវិន័យដែលជាតួព្រះមួយព្រះអង្គនេះនេះវិន័យជាតួព្រះមួយព្រះអង្គនេះគួរតែនាំគ្នារៀនសូត្រនិងទិញចាំឲ្យបប្រតិបត្តិតាម ទៅឈ្មោះថាជាអ្នកចូលតកលវៅប្រសាស្តាចូលទៅចិត្តប្រសាស្តាដែលថាពុទ្ធាំងសណាមឆាមីនេះបើមិនបានចូលទៅចិត្តចូលទៅដិតដាមិនបានរៀនសូត្រមិនបានបប្រតិបត្តិទេមិនហៅពុទ្ធាំងសណាមឆាមីទេ មិនមិនដល់នៅពុទ្ធទេអញ្ចឹងបានជាលោកយាយលោកតាតកណាអស់លោកសាធុជនពុទ្ធបរិស័ទទាំងអស់មករៀននេះវិបស្សនាស្នាបឋមវិបស្សនាស្នាមធ្យមវិបស្សនាស្នាដំដើមទំព័រដើមឡើងគឺវិន័យឃើញទេនិយាយវិសិលនិយាយកម្មបត់គ្រប់ប្រស្នាបើកទំព័រដើមមកសុទ្ធតែវិន័យទាំងអស់ព្រោះធម៌នៅជាមួយវិន័យបើគ្មានវិន័យគ្មានធម៌ទេ កាលណាបើសិនជាគ្មានវិន័យទេ មានសិលពីណាមកព្រោះសិលហ្នឹងដែលជាទួលធម៌វាកើតពីវិន័យនេះធម៌ហ្នឹងសិលសមាធិបញ្ញាហ្នឹងណាសិលកើតមកពីវិន័យកើតពីច្បាប់កើតពីការរៀបចំកាយវិចាបើមានវិន័យបានវាមានសិលសូម្បីយើងអង្គុយសមាធិហ្នឹងក៏មានវិន័យដែរគេហៅសមថោសមថវិន័យហ៎វិន័យរបស់អ្នក អ្នកគោរពប្រតិបត្តិធម៌ណោះមកអត់មានវិន័យអត់មានរបៀបរៀបរយតំណតំណែងទៅណាមកណាអីផ្សេងចិត្តមកនៅអត់ថតទេឃើញទេសុទ្ធតែមានវិន័យទាំងអស់វិន័យហ្នឹងទៅយើងលះបង់យើងមិនទៅស្រឡាញ់ទៅចូលចិត្តអីយើងហៅអីក៏មិនឃើញដែរទៅធ្វើអីក៏មិនកើតដែរចាំដល់គេថាបើគ្មានវិន័យអត់ធေါ်បានធေါ်ពីណាមកមានធေါ်អីអា កាលណាបើសិនជាយើងអត់កាន់វិន័យសិលមិនមានណាវិសិលហ្នឹងទួធរណានេះសិលទួធរណាសិលទួធរតើមានវិន័យបានអីញសិលព្រោះសិលប្រែសង្រួមតាមវិន័យណាណាសង្រួមតាមវិន័យវិន័យជាច្បាប់ជាពាក្យព្រាមបណ្ដៅសម្រាប់ដឹកនាំយើងឲ្យល្អ ដែលយើងគោរពតាមទៅវាកើតទៅជាធរណាគោរពវិន័យបានធរបានសិល5សិល3សិល10សិល4អីចឹងមកដែលសារយើងកម្មវិន័យកម្មវិន័យហើយបើមិនចូលចិត្តវិន័យទេអត់កើតទេគេគេរិះគន់ណាឧទាហរណ៍ថាលោកយាយសិល10ដើរទៅតាមផ្លូវទៅ កលះកលែងអញ្ញាអញ្ញអីធ្វើមុខធ្វើមាត់ធ្វើដៃធ្វើជើងគេឃើញលោកយាយអត់កម្មវិន័យចឹងគេថាគាត់នឹងនឹងធေါ်អីទេនឹងគេសិល10អីទេចឹងហ្នឹងហ្នឹងចឹងដើរចបោកចបល់ប៉ុណ្ណឹងស្អីអោបហិតគ្នាតាមផ្លូវហ្នឹងគេថាចឹងបានគេថាដូចជាកុហកដែរដូចជាគេនៅផ្ទះដែរថា នឹងវិន័យឯងអត់តែអត់មានវិន័យគឺដល់ហ្មងចូលទៅសៀមស្រាចូលទៅកន្លែងស្អីពេស្យាអីគេថាលាកសនហ្មងបានជាមកចូលសៀមស្រាស្អីពេស្យាគេតេះដៀលនឹងវិន័យណាណាវិន័យតែគេតេះដៀលហើយសៅមងហើយអញ្ចឹងបានសង្ស័យរឿងវិន័យហែងខហ្នឹងឲ្យយល់ណាយល់ទេចឹងហ៎យល់ទេវិន័យស្អីគេវិន័យ វិន័យគឺជាច្បាប់ដំបូងមានរបស់ព្រះដែលប្រាប់យើងឲ្យយើងគោរពតាមរៀបចំកាយវិការយើងនៅក្នុងកាពីមង្គលតិបនីលោកបានបញ្ជាក់លោកថាវិន័យគឺកុសលកម្ម10នេះកុសលកម្ម10កាយកម្ម3វិច័យកម្ម4មនោកម្ម3ជាតួវិន័យហ្មងជាតួអភិរិយវិន័យហ្នឹងហ្មង អញ្ចឹងបានគេថាបើចង់ដឹងសិលស្អាតតើតែតែផ្ទៀងផ្ទាត់នឹងកាយកម្ម3វិច័យកម្ម4មនោកម្ម3ឬ80 40មកនឹងបានដឹងវិន័យកុសលកម្មបត់10ជាតួវិអាគារយវិន័យនេះមួយម៉ាត់នេះនឹងឯចាំមែនទេកុសលកម្មបត់10ជាតួអាគារយវិន័យ ធម៌ជាតួសិលជាតួសមាធិជាតួបញ្ញាសិលសមាធិបញ្ញាជាតួធម៌ក្នុងទីហ្នឹងណាក្នុងទីហ្នឹងសិលសមាធិបញ្ញាជាតួធម៌សមាធិក៏ជាតួធម៌បញ្ញាក៏ជាតួធម៌សិលក៏ជាតួធម៌កុសលកម្មបត់ណត់ជាតួវិន័យណាបារិមោសខាបត227របស់វិខុជាវិន័យរបស់វិខុ វិន័យតែច្បាប់ប្រែតែបំរាមហាមយើងទៅគ្រប់វិន័យមកបានសិលតបតនអីចឹងហ៎ចៃនេះដាច់ទេចៃនេះដាច់ទេត្រូវត្រង់វិន័យគឺមានសិលកាលណាយើងសង្រួមកាយវិចារទៅតាមយត្រាព្រះហ្នឹងយើងមានសិលយើងមានសិលអញ្ចឹងវិន័យគេនិយាយ ពុទ្ធបញ្ញត្តិពាក្យព្រានបដៅរបស់ព្រះដែលហាមណាពុទ្ធានុញ្ញាតដែលព្រះអង្គអនុញ្ញាតធ្វើនិងអភិសមាចារិកវត្តបីនេះជាទួវិន័យណានឹងទួវិន័យហើយពុទ្ធបញ្ញត្តិពុទ្ធានុញ្ញាតនិងអភិសមាចាទាំងបីនេះជាទួវិន័យនិងវិន័យសិល5សិល3សិល10សិល4ជាទួធម៌ សមាធិជាតួធរវិបស្សនាជាតួធរអញ្ចឹងវិន័យនៅមានអរាបណាធរនៅមានអរាបនោះវិន័យមិនមានធរក៏មិនមានតែអត់គោរពវិន័យឈ្មោះតែអត់សិលអញ្ចឹងណាពុទ្ធបញ្ញត្តិនិងពុទ្ធានុញ្ញាតអភិសមាចារគឺជាតួសខាបត10តននេះជាតួសខាបតទៀតនេះសខាបទាំងសមាធិនឹងនេះជាតួសខាបតអស់ សិក្ខាបទប្រែថាពុទ្ធបញ្ញត្តិដែលប្រពុតត្រង់លើកឡើងពីមេត្រាមួយមួយនៅសិក្ខាបទនេះពុទ្ធនិញ្ញាតពុទ្ធបញ្ញត្តិអភិសមាចាសុទ្ធតែសិក្ខាបទក្នុងបរិមោកក្រៅបរិមោកបីនេះជាទូវិន័យដែលយើងគ្រប់តាមប្រតិបត្តិមកយើងមានចេតនានេះវិរតេចេតនាជាទូសិលនេះតាប់តន់សង្វរៈជាទូសិលចេតសិកជាទូសិលអវិតតមៈជាទូសិល นังเร็นเวียอยู่ชั้นนำฮะนี่ก่อนนะคือลำงเว้นนี่ก่อนนะสาเรือเต้อยากปลองเจนนั่งไงอยากนำประลองลองเจนอยากไปซื้อทางมือหลุดตาตรังหน้าหายวินในตรังหน้าหายท่อคือยังยังใครจะไม่ได้ยัง ពុទ្ធៈបញ្ញត្តិពុទ្ធានុញ្ញាតអភិសមាចាចតុវិន័យសិលសមាធិបញ្ញាចតុបធរបធរមានល្អ3បត់ដើមសិលបត់កំណត់សមាធិបត់ចុងគឺបញ្ញាអញ្ចឹងពុទ្ធៈបញ្ញត្តិនឹងឯងហើយដែលលោកលើកឡើងជាមេត្រា ជាមេត្រានោះលោកហៅសិក្ខាបទសិក្ខាបទហ្នឹងហើយវិន័យយោយ៉ា ចឹងបានថាអ្នកកាន់សិលត្រូវត្រង់សិក្ខាបទ10ទាន់ណាអ្នកកាន់សិលត្រូវត្រូវត្រង់សិក្ខាបទណាអ្នកកាន់សិលត្រូវត្រង់វិន័យបើសិនជាសិក្ខាបទវិន័យហ្នឹងហើយបើសិនជាមិនត្រូវត្រង់មានសិលពីណាមកមានចេតនាមានចេតសិកហើយស្អីជាតួសិលចេតនាជាតួសិលចេតសិកជាតួសិលសង្វរៈជាតួសិលអវតកម្មៈជាតួសិលអញ្ចឹងដែរឃើញទេណាដែរឃើញទេឃើញនៅណាណាក្នុងគោលធម៌បឋមហ្នឹង សេឲ្យអស់អ្នកកន្លងត្រូវផឹងចាំនៅក្នុងព្រឹងនៅចាំមកក្បាលហ្នឹងចាំមកក្បាលហ្នឹងកន្លងជាប់អានេះស្ដើងទូនឹងវាទន្ទិញមេមេទន្ទិញហ្នឹងនឹងវាទន្ទិញឡាដូចយើងប្រែកាហ្វេចឹងមូលវិជ្ជករនឹងបឋមវាទន្ទិញហើយអ្នកយិនបឋមបសនាត្រូវទន្ទិញទៅភើឲ្យចាំបើយកល្អមែនតើណាទាំងអស់គ្នាហ្នឹង ណាណាដោយត្រូវទន្ទិញហើយនមស្ការសូត្រមកចប់ដើមជាតិហ៊ាននឹងមកហ៊ានមេទន្ទិញអត់មានហ៊ានទន្ទិញអត់ឯងស្ដើងអានឹងគេហៅមេទន្ទិញអានឹងមិនមែនអធិប្បាយទេមេទន្ទិញទេហើយដល់បឋមពុទ្ធនាអាកម្មនេះសម្រាប់មើលទេនោះមេទន្ទិញស្ដើងទេឲ្យតែចាំប៉ុណ្ណឹងមិនទេមើលយល់មើលយល់បាត់អត់តាតាមនេះនេះដល់នេះ ហ៎អត់បានទេមានសភៅទាំងនៅអត់មានទេនេះទៅតាក់ទងនេះសភៅបឋមវិបស្សនាសង្ខេបស្ដើងគូលធរថ្នាក់បឋមវិបស្សនាស្ដើងទេមើលនាងក្មេងៗយូដាក់ចាំដាក់ចាំហ្មងឆាប់ណាស់គូខូក្បាននៅ នៅល្អទៅដូចចាស់ចាស់រៀងភ្លេចភ្លេចណាវៃវៃចឹងឆាប់ហើយរៀនយ៉ាងច្រើនដល់ថ្ងៃចប់រូបបាត់ហើយសោតយកហ្មងនេះបន្តិចហ្នឹង ហើយបប្រតិបត្តិទៅដល់លោកពយល់យល់ហើយហើយយល់ទៅប្រឡំជាប់បាត់ហើយបើបើមើលដាច់ឯងមើលសួរតាតាយាយយាយហើយបើមើលទៅវាមិនសូវយល់សួរលោកយាយកៅកំអានសួរលោកយាយសុមនីឬក៏លោកតាលោកយាយណាស់ឯគាត់យល់ធន់គាត់រៀននេះជាប់លោកយាយដែលគាត់លោកតាដែលជាប់បឋមវិបស្សនាហើយណាទៅសួរគាត់ចុះមកគាត់ចេះឆ្លើយហើយ គាត់ចេះខ្លោយគាត់យល់គាត់ហ្នឹងហើយបន្តិចទិញឲ្យចាំទៅណាទិញឲ្យចាំទិញសោតនមស្ការហ្នឹងចាប់ផ្ដើមនមស្ការម្នាក់ឯងឡើងសោតរូសោតសោតមកណាស្ដាប់តន់ណាទិញទិញតែឯងនាំយាយយាយតាតាហ៊ានទិញទិញសឹកសឹកណាទិញអាហ្នឹងឲ្យចាំកុំអាហ៊ានបំបែកហ៊ានទិញអាហ្នឹងឲ្យចាំ យើងគ្រាន់តែចាំសិក្ខាបទមកមកវាយអញ្ចឹងទៅយកមេទន្ទិញអាហ្នឹងមេទន្ទិញប៉ុណ្ណឹងរៀន3ឆ្នាំ3ឆ្នាំស្ដាមនិយាយហ្នឹង3ឆ្នាំណាព្រោះ3ឆ្នាំប្រឡងហ៎ណាគោលធម៌គោលធម៌បឋមវិបស្សនាណាសង្ខេបស្ដើងឯងអាត្មាធ្វើនឹងធ្វើឲ្យឲ្យនិយាយតាមព្រះអង្គនឹងទន្ទិញដែរ នឹងមេទន្ទិញហ្មងដោយកងខថ្នាក់ស្រីថ្នាក់ទូថ្នាក់ឯកទាំងមេទន្ទិញហ្មងអានឹងចាំនឹងគេហៅមេនឹងដូចដូចមេមេមេតប៉ែដូចជាមេសាឡឬក៏ដូចជាមេអីមេទន្ទិញមេមកនឹងបន្តិចហ្នឹងខ្លឹមហ៎ដល់យកមកនិយាយមើលកម្រាស់ណាកម្រាស់ណីគ្នាប៉ុណ្ណឹងកម្រាស់មកនេះបឋមវិបស្សនាអាក្រាស់មួយដែលប្រមាណរាប់រយតពាន់ហ្នឹង នឹងបរិទ្ធពីពីគោលធម៌ហ្នឹងតាណាគោលធម៌ទៅអញ្ចឹងយកមកទិញណាអត់ត្រូវមានមួយម្នាក់ទាំងអស់គ្នាហ្នឹងថ្នាក់បឋមដល់ថ្នាក់មធ្យមដែរត្រូវតែមានហើយពួកថ្នាក់មធ្យមមានមានមានមេតន្ទិញមួយទៀតនេះដូចដូចនិយាយនឹងវេនទិញឥឡូវនិយាយនេះវេនទិញ3ចាប់ភ្លេចអស់វេនទិញថ្នាក់បឋមវេនទិញថ្នាក់មធ្យមវេនទិញថ្នាក់ដល់មកចាំ3ភាគហ្នឹង នឹងមកចាំតែប៉ុណ្ណឹងបានហើយឲ្យចៅនឹងគាត់នឹងមើលមើលទេមានតែបាច់សោតបាញ់តិចអីគាត់នឹងមើលមើលទៅយល់ហើយសំខាន់ចាំ3នឹងបងចាំ3ហ្នឹងហើយប្រឡងឆ្នាំហ្នឹងក៏មិនស្រួលដាក់ឲ្យសោតយកបន្ទុកបើកើតម៉ោងមួយសោតមេទន្ទិញហ្នឹងដាក់បន្ទុកមានទិញហ្នឹង និយាយណាចាំប្រឡងជាប់និយាយណាអត់ចាំប្រឡងបិទធ្លាក់មិនធ្លាក់ក៏បិទធ្លាក់ពិន្ទុប្រមាណនិយាយបិទធ្លាក់និទេសប្រមាណណានិទេសមធ្យមបិទធ្លាក់ជាប់តែបិទធ្លាក់ហើយបើអ្នកចេះនិយាយទៅតាមគោលធម៌នឹងបានបច្ឆាវសច្ចនេះបានអានឹងនិទេសល្អឬក៏ល្អណាស់